យហ្នឹងប្រហែល1000បងណាគឺមកចាយទៅឆ្នាំដល់ពេលហ្នឹងដល់ពេលកតខ្សែភ្លើងអត់រុំវាអាចមកទីបានទេបងទៅវាឆ្លងប៉ះមួយតួនេះតួនឹងសិតអាម៉ាស់មួយតួម៉ូតូសិតអាម៉ាស់